តើមរិញគង្វាលមានឫទ្ធិអំណាចខ្លាំងកម្រិតណាមរិញគង្វាលគឺជាប្រលឹងឬវិញ្ញាណមួយ ប្រភេទដែលមានរាងទុយល្អិតដូចគុនក្មេងដើមឡើយប្រលឹងមួយប្រភេទនេះមានតែនៅក្នុងព្រៃភ្នំតែប៉ុណ្ណោះដោយកាលពីសម័យបុរាណអ្នកស្រុកដែលដើរព្រៃនាពេលយប់តែងតែប្រទះឃើញក្មេងតូចៗជិះពីលើខ្នងដំរី។ ហើយក្មេងតូចទាំងអស់នោះឯងគឺជាអ្នកកងវិលទើបគេនាំគ្នាហៅតត គ្នាថាមរិញកងវិលពួកគេគឺជាអ្នកនៅមើលថែរក្សាការពារវងសត្វដំរី និងពពួកសត្វផ្សេងផ្សេងទៀតឲ្យជាផុតពីអន្ទាក់នៃព្រានព្រៃយោងតាមប្រភពដែលបាន កត់ត្រាទុកក្នុងបណ្ដាញសង្គមបានបង្ហាញថានាទសវត្សឆ្នាំ1950មរិញកងវិលនេះចូលចិត្តស្លៀកខោខ្លីលេងខ្លួនទទេ មានទឹកមុខញញឹមប្រឹមប្រៃរីករាយសប្បាយដូចជាគ្មានកង្វល់អ្វីទាំងអស់ដោយសារតែលក្ខណៈបុគ្គលទាំងនោះត្រូវបានគេប្រដូចទៅនឹងមរឬអ្នកតេតម្រៃដ៏ពិសិដ្ឋអ្វីដែលជាការគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺរឿងរ៉ាវពាក់ព័ន្ធនឹងកំណប់ភ្លុកនៃវងសត្វដំរីចាស់ចាស់មុននឹងវាស្លាប់ដោយសត្វដំរីទាំងអស់នោះបានកាច់បំបាក់ទុកនៅក្នុងរូងភ្នំដ៏អាក់កំបាំងហើយមនុស្សម្នាជាច្រើន ជាពិសេសព្រានព្រៃមានបំណងចង់បានកំណប់ទាំងអស់នោះខ្លាំងណាស់តាមការរំលឹករបស់អ្នកស្រុកនៅខេត្តសុរិននិងខេត្តពោធិ៍សាត់ដែលធ្លាប់ជាអ្នកតាក់ដំរីបានឲ្យដឹងថាដើម្បីកុំឲ្យពួកព្រានព្រៃប៉ះពាល់ទៅដល់ភ្នូកំណប់ភ្លុកដំរីមរិញកងវាលអាចនឹងធ្វើឲ្យពួកគេជួបប្រទះនៅផលវិបាកគ្រប់បែបយ៉ាង រហូតដល់ខ្សែជីវិតនៅក្នុងរូងភ្នំនោះក៏មានដោយរដ្ឋីអំណាចរបស់មរិញកងវាលអាចបង្វែរផ្លូវឲ្យព្រានព្រៃធ្លាក់ទៅក្នុងជ្រោះឬក៏ធ្វើឲ្យពួកគេដាច់បាយ ដាច់ទឹកស្លាប់នៅក្នុងរូងភ្នំស្ងាត់ជ្រងំតែបើអ្នកណាអាចរួចផុតពីរូងភ្នំនោះនឹងអាចរស់រានមានជីវិតបន្ទាប់មកបើគេធ្លាក់ខ្លួនឈឺច្បាស់ណាស់ត្រូវប្រញាប់រកអាចារ្យលើកសំណែនក្បាលជ្រូកផ្លែឈើនិងស្រា ដើម្បីលុបលាងទោសកំហុសមកទល់នឹងពេលនេះ នៅ មិនទាន់មានឯកសារ ឬ ប្រភពច្បាស់ការណាមួយ ដែលបញ្ជាក់ឲ្យ ដឹងច្បាស់ទេថាហេតុអ្វីបានជាពពួកមរិញកងវិលទាំងអស់នេះបែរជាមករួមរស់នឹងមើលថែរក្សាការពារអ្នកស្រុកភូមិទៅវិញនិយាយអស់ទៅមរិញកងវិលនេះមិនមែនមាន តែ នៅក្នុងប្រទេសកម្ពុជាយើងទេបានន័យថានៅ ប្រទេសក្បែរខាងជាប់ភូមិផង របងជាមួយយើង ជាពិសេស នៅក្នុងភូមិភាគឦសានក៏មានការគោរពទៅលើមរិញកងវិលនេះផងដែរ។ ដោយអ្នកស្រុកមានជំនឿស្រដៀងគ្នាថាមរិញគង្វាលមានឫទ្ធិអំណាចដ៏ខ្លាំងពូកែអាចជួយការពារពួកគេឲ្យជាផុតពីពពួកអមនុស្សមួយចំនួនដែលមានបំណងអាក្រក់មកលើពួកគេ មួយវិញទៀត បើជាអ្នកលក់ដូរវិញគេមានជំនឿថាប្រលឹងនៃមរិញគង្វាលទាំងអស់នេះមានសមត្ថភាពខ្ពស់អាចហៅភ្ញៀវដែលដើរកាត់មុខតូបឬហាងរបស់ខ្លួនឲ្យចូលមកទិញទំនិញរបស់ពួកគេបានទៀតផង។ ធ្វើដូចម្ដេចទើបគេអាចដឹងថាតំបន់នោះមានមរិញគង្វាលជានិច្ចកាលនៅពេលដែលយើងចុះទៅតាមភូមិស្រុកមិនថាទីក្រុងឬទីជនបទឡើយគេតែងតែប្រទះឃើញនៅមុខផ្ទះរបស់អ្នកស្រុកមានខ្ទមតូចមួយធ្វើអំពីឈើដែលជាលំនៅឋានរបស់មរិញគង្វាលបើតាមសម្ដីរបស់លោកយាយសៀនជាអ្នកស្រុកដែលរស់នៅឯទីជនបទបាននិយាយថាមានហេតុការណ៍ចំនួន5ដែលយើងអាចដឹងបានថាពពួកប្រលឹងមរិញគង្វាលទាំងអស់នោះចង់មករស់នៅជាមួយ ហើយហេតុការទាំង5នោះរួមមាន1សុបិនឃើញថា មានគេយកក្មេងឲ្យមកនៅជាមួយ2សុបិនឃើញគុនក្មេងតូចតូចប្រាប់ថាឃ្លាននេះឃ្លាននោះ3សុបិនឃើញគុនក្មេងតូចតូចអាក្រាតកាយ4សម្រានពេលថ្ងៃសុកសុកស្រាប់ តែមានអារម្មណ៍ថាមានក្មេងៗមកលេងបាតជើងរបស់យើងនិងទី5 នៅសុកសុកស្រាប់តែមានសមាជិកម្នាក់នៅក្នុងគ្រួសារមានអាការៈឈឺស្លឹកត្រចៀកម្ខាងលោកយាយសៀនបានបន្តថាបើបានជួបប្រទះនៅហេតុការណ៍ណាមួយក្នុងរឿងរ៉ាវទាំង5នេះសូមប្រញាប់រៀបចំរៀនមួយ ឬកូនផ្ទះដែលធ្វើអំពីឈើនិងមានព្យួរឯកសន្តានពណ៌ក្រហមមួយឈុតដាក់នៅកន្លែងគួរសមណាមួយនៅក្នុងភូមិក្បែរផ្ទះរបស់យើងភ្លាមព្រោះទាំងអស់នេះជាសញ្ញាដែលបញ្ជាក់យ៉ាងច្បាស់ថា មរិញកងវិលសុំមកនៅជាមួយ អ្នកស្រុកនិយាយថាពពួកមរិញកង្វៀលនេះចូលចិត្តស្ករគ្រាប់នំទឹកក្រូចទឹកដោះគោនិងរបស់របរក្មេងលេចខ្លាំងណាស់ដូច្នេះហើយនៅពេលល្ងាចនិងជាពិសេសរៀងរាល់ថ្ងៃសិលអ្នកស្រុកតែងតែអុជធូបបដូរសំណែនសុំសេចក្តីសុខសេចក្តីសប្បាយនិងកុំឲ្យមរិញកង្វៀលឆាឆៅនៅពេលស្រីឃ្លានដោយសារទទួលបានចំណីអាហារទៀងទាត់ពីសំណាក់ម្ចាស់ផ្ទះបែបនេះហើយទើបធ្វើឲ្យប្រលឹងនៃវិញ្ញាណទាំងអស់នេះ មានទឹកចិត្តស្រឡាញ់បីបាច់ថែរក្សាការពីយ៉ាងខ្លាំងជាហេតុនាំឲ្យម្ចាស់ផ្ទះរបស់ខ្លួនរកស៊ីមានបានដោយសេចក្តីប្រាថ្នា។